បាទគូសេលទិកជាមួយ នឹងរៀលម៉ាឌ្រីតបាទរយៈនេះសេលទិកគេល្អហ่าយប់នេះប៉ះមួយក្រុមឡើងជើងដូចគ្នា បាទរៀលម៉ាឌ្រីតចាំមើលមើលសេលទិកទៅជាស្អីបាទក្រុមទាំងពីរធ្លាប់ប៉ះគ្នាផងដែរបាទយូរហើយតាំងពី2012បាទរៀលម៉ាឌ្រីតយកឈ្នះ2ទល់នឹង0យប់នេះបាទសម្រាប់រៀលម៉ាឌ្រីតបាទឲ្យជេកកលាស្និតលើមួយដូចស្រួលទេប្រិមិត្តជេកដំបូងគឺមួយស្និតឥឡូវធ្លាក់នៅកលាស្និតលើមួយប្រិយមិត្តចំណាំរៀលម៉ាឌ្រីត ឲ្យតែចាប់ផ្ដើម UEFA Champions League ប្រហែលប្រកួតដំបូងគឺលេខអកើតទេបាទប្រហែលប្រកួតដំបូងរបស់រៀនបន្តិចគឺលេខអកើតមកភាគច្រើននៅពេលលេងចុងក្រោយគឺដដាបដដួសបានមានឈ្មោះទៅលេង UEFA Champions League បាទវគ្គបន្ទាប់បាទ16ក្រុមអញ្ចឹងយប់នេះកុំសូវទុកចិត្តរៀលពេកលេងក្រៅដីផងបាទតាំងពីមួយស្និតបាទធ្លាក់មកមួយស្និតកន្លះអើកន្លះស្និតលើ1 អញ្ចឹងប្រយ័ត្នប្រយែងមែនតើយប់នេះ គួរតែកុំវិនិយោគលើរៀលម៉ាឌ្រីតអី5ប្រកួតចុងក្រោយសេតិចឈ្នះទាំង5ប្រកួតបាទ5ប្រកួតចុងក្រោយរបស់រៀលម៉ាឌ្រីតឈ្នះទាំង5ប្រកួតដូចគ្នាបាទហើយសម្រាប់កីឡាករយប់នេះសម្រាប់រៀលម៉ាឌ្រីតអត់មានអីបញ្ហាទេបាទបាទអត់មានតែកីឡាករអាវ៉ារ៉ូអូទ្រីសូឡាទេក្រៅពីនឹងគឺមានទាំងអស់អញ្ចឹងមិនថាបេនសេម៉ាវិនិសៀជាអរ៉ូទ្រីហ្គោគូតួលូកាម៉ូទ្រីកតូនីគ្រូស បាទស៊ូអាមេនីបាទឬក៏កាម៉ាវីងហ្គាមានទាំងអស់ខ្សែការពារអាចមានអាឡាបារ៉ូឌីជើកាបោចលហើយជាមួយនឹងមីលីតៅបាទសម្រាប់សេតិចវិញបាទដូចជាមិនមិនស្គាល់ហ្មងបាទនិយាយប្រាប់ប្រិមត្តត្រង់មកមិនស្គាល់ព្រោះព្រោះដែរមើលគាត់លេងហ្មងរឿងអីទៅស្គាល់បាទគ្រាន់តែស្គាល់ក្លឹបគាត់បាទតែឲ្យស្គាល់កីឡាករគាត់ដូចជាមិនស្គាល់ទេ បាទបើយោងតាមបាទចេកដែលបានផ្ដល់នេះគឺវាដូចជាជ្រុលពេកហើយ បាទកម្រិតរបស់សេតិចហើយជាមួយនឹងកម្រិតរបស់រៀលម៉ាឌ្រីតនេះគឺដូចជាខុសគ្នាឆ្ងាយណាបាទសេតិចគឺក្លឹបនៅក្នុងប្រទេសស្កុតឡែនបាទអញ្ចឹងសម្រាប់ជ័យពេលនេះអត់ស្រួលទេរៀលម៉ាឌ្រីតលេងក្រៅដីផងយប់នេះប្រយ័ត្នតាសេតិចស៊ីតែបាននេះខ្ញុំផ្ដល់ជូនឲ្យស្មើបាទអាចមានអត្រាស្មើច្រើនអស់ហើយបាទរៀលម៉ាឌ្រីតបានជែកមួយស្និតបាទសុំឲ្យទៅបានបានមួយគ្រាប់បាទសុំទៅអស់ហើយបាទរៀលម៉ាឌ្រីតយប់នេះបានមួយគ្រាប់ បាទខ្ញុំផ្ដល់ជូនឲ្យរៀលម៉ាឌ្រីតនឹងអាចស្មើឬក៏អាចយកឈ្នះលើសេតិច1ទៅ0បាទប៉ុណ្្នឹងឯងបាទនេះប្រយ័ត្នស្មើប្រិមិត្តបាទមួយស្និតកន្លះបូក2ណែ RB Leipzig បាទលេខ1សាកតាដូណេតបាទសាកតាដូណេតនៅរបស់អ៊ុយក្រែនបាទអឺសម្រាប់ RB Leipzig របស់អាល្លឺម៉ង់បាទហើយអឺ មកដល់ពេលនេះសម្រាប់ RB Leipzig 5ប្រកួតចុងក្រោយឈ្នះ2ចាញ់2ស្មើ1បាទគណៈពេលប្រកួតចុងក្រោយនោះទៅផ្លាត់ឈ្នះចាញ់បាទ Eintracht Frankfurt នោះ4-0បាទហើយសម្រាប់បាទសាកតាដូណេតវិញទើបតែចាប់ផ្ដើមការប្រកួតទេព្រោះដោយសារតែនៅក្នុងប្រទេសអ៊ុយក្រែននោះគឺមានបញ្ហាសង្គ្រាមមកប្រិមត្តបច្ចុប្បន្ននឿនៅតែបន្តជាមួយនឹងរុស្ស៊ីបាញ់បោះគ្នារាល់ថ្ងៃនឹងឯងបាទហើយ3ប្រកួតចុងក្រោយស្មើ1ចាញ់2បាទអីសូមប្រយោជន៍ស្មើ1ឈ្នះ2 បាទយប់នេះបាទ RB Leipzig ឈ្នះបាទតែអាចនឹងឈ្នះតែគាត់ទេប្រិមត្តប្រយ័ត្នប្រយែងបាទ RB Leipzig អាចឈ្នះតែប្រយ័ត្នតែឈ្នះតែគាត់បាទបើសិនជាយើងនិយាយកតាលេងនៅក្នុងដីរបស់ RB Leipzig គឺគាត់មានភាពច្រើនមានភាពឈ្នះច្រើនបាទយប់នេះគឺ RB Leipzig ឲ្យជេករហូតដល់កាឡាស្និតលើ1ឯណោះលើអាសិនកន្លះលើ2សូមឲ្យទោសមួយសិនកន្លះលើ2បាល់នេះអាចនឹងក្នុងលទ្ធភាព 2ទៅនឹង1បាទប្រិមិត្តដែលស្រឡាញ់ RB Leipzig ប្រយ័ត្នប្រយែងបាទប្រយ័ត្នប្រយែងបាទហើយ Manchester City ជាមួយនឹងបាទ Sevilla ប្រិមិត្តប្រកាសថា Manchester City ដាក់អូយប់នេះ Sevilla មករយៈក្រោយអន់ណាបាទយើងមើលទៅអន់មែនបាទចុងក្រោយឲ្យ Barcelona តាប់3ទៅ0ទៅនោះបាទនិយាយទៅ4ប្រកួតបាទរបស់ Sevilla អត់ទាន់ឈ្នះមកប្រកួតទេស្មើមួយចាញ់3 គឺជាការចាប់ផ្ដើមរដូវកាលដ៏អាក្រក់បំផុតរបស់សេវីឡា បាទក្នុងប្រវត្តិរបស់ក្លឹបបាទហើយបើសិនជាយើងនិយាយពី Manchester City វិញបាទអត់តែចាញ់ទេនៅ Premier League បាទអត់តែចាញ់ទេបាទឈ្នះបាទបាទឈ្នះចំនួន3ស្មើ2បាទប្រកួតចុងក្រោយស្មើជាមួយនឹង Aston Villa បាទអញ្ចឹងសម្រាប់កីឡាកររបស់ Manchester City យប់នេះ បាទគឺអត់មាន Kevin Philip ហើយជាមួយនឹងឡាពកក្រៅពីនឹងគឺមានទាំងអស់បាទហើយសម្រាប់សេបឡាវិញបាទគឺមានកីឡាករតែមួយរូបទេដែលមាន បញ្ហារងរបួសក្រៅពីនឹងគឺមានទាំងអស់ដូចគ្នាបាទអញ្ចឹងបើយោងតាមការប្រកួតចុងក្រោយរបស់សេវីឡាវាគួរតែ Manchester City នោះស៊ីច្រើនទេត្រូវទេប្រិមិត្តបាទគួរតែស៊ីច្រើនមែនទែនណាបាទស៊ីច្រើនមែនទែនប៉ុន្តែ ការប្រកួតនេះនៅក្រៅដីផងហើយណាមួយជែកនេះមើលទៅដូចជាវាមិនសមស្របជាមួយនឹង5ប្រកួត4ប្រកួតចុងក្រោយរបស់សេវឡាដែលត្រូវប៉ះមួយ Man City ផងបាទនេះខ្លាចតែ Manchester City រងចាំទៅយកពិន្ទុនៅក្នុងដីខ្លួនឯងវិញទេបាទខ្ញុំខ្លាចតែអញ្ចឹងណាបាទបាល់នេះអាចនឹងមានអត្រាស្មើ ឬក៏អាចនឹង Manchester City ឈ្នះបាទក្នុងលទ្ធភាពមួយ ដែលធ្វើឲ្យប្រិយមិត្តមិនអាចឈ្នះ បាល់នេះអាចនឹង Manchester City យកឈ្នះក្នុងលទ្ធផល2ទល់នឹង1បាទបាទបន្តមកទៀតឈានចូលដល់គូយប់នេះបាទដែលខ្ញុំជ្រើសរើសសម្រាប់ live ជាមួយនឹងតាទីកូបាទក្នុងនោះផងដែរសម្រាប់ប៉ារីសត្រូវប៉ះជាមួយនឹងស៊ូវិនទុសបាទយប់នេះគឺឃើញថាសម្រាប់បាទបាទសម្រាប់ប៉ារីផ្ទាល់ឲ្យជ័យទៅកាន់ស៊ូវិនទុសនោះមកស្និទ្ធកន្លះនោះមូលហេតុអ្វីបានឲ្យជ័យច្រើនយ៉ាងនេះ ក៏ព្រោះតែស៊ូវិនទូសនឹងគឺមានបញ្ហាកីឡាករមួយចំនួនធំ បាទមួយចំនួនធំបាទហើយសម្រាប់ស៊ូវិនទូសបាទមកដល់ពេលនេះយើងអាចនិយាយបានថាដូចជាមិនសូវជាបើប្រៀបធៀបវិញគឺទៅមិនរួចជាមួយនឹងប៉ារីសទេដឹងហើយប្រិមិត្តបាទទៅរួចមិនដឹងបាទក្រុមទាំងពីរធ្លាប់តែជួបគ្នាលក្ខណៈមិត្តភាពទេស៊ូវិនទូសគឺឈ្នះរហូតបាទក្រៅពីនឹងគឺអត់ដែរប្រកួតគ្នាជាមួយនឹង UEFA Champions League ទេបាទសម្រាប់5ប្រកួតដំបូងរបស់ប៉ារីសឈ្នះ4ស្មើ1ការប្រកួតក្នុងដី ពីរប្រកួតឈ្នះមួយស្មើមួយបាទក្នុងនោះផងដែរសម្រាប់ស៊ូវិនទូស5ប្រកួតចុងក្រោយឈ្នះ2ស្មើ4ស្មើ3បាទឈ្នះ2ស្មើ3បាទអញ្ចឹងស៊ូវិនទូសឆ្នាំនេះផ្ដើមឆ្នាំមកអត់សូវល្អទេ ស្មើមួយភ្យរ៉ែនផ្ញើមួយរ៉ូម៉ាបាទស្មើមួយសាំដូរីបាទហើយយកឈ្នះលើក្រុមបាតារាងសូសូឡូហើយនឹងស្ប៉េសៀគ្រាន់តែការប្រកួត នៅក្រៅដីរបស់គាត់ក៏វាមិនសូវជាមានការចាញ់ទេដែរអញ្ចឹងគាត់និយាយថាគ្រាន់បើបន្តិចណា បើទោះជាស៊ូបន្ទុះ5ប្រកួតនេះមិនសូវបានល្អតែគាត់អត់ចាញ់ទេបាទយប់នេះសម្រាប់ប៉ារីសបាទគឺមានកីឡាករពេញដូចធម្មតា បាទខ្សែកាបាទអ្នកចាំទីគឺដូណារ៉ូម៉ាខ្សែកប្រយុទ្ធគឺមានលីអូណែលម៉ាស៊ីណេម៉ានិងកីឡានអឹមបាប៉េបាទអឺតែអាចនឹងបញ្ហាដែរអាច នឹងមានការជំនួសណាសម្រាប់ណេម៉ាព្រោះការពីទឹកមុនឃើញជំនួសតែតែអត់ដឹងថាយ៉ាងណាទេ តែឃើញក្នុងនេះគឺថាកីឡាករសារ៉ាបៀបាទមានបញ្ហារបួសហើយអញ្ចឹងប្រហែលជាអាចនឹងមាន3នាក់នេះនៅជួរមុខនៅក្នុងតំបន់បម្រើគឺមានវ៉ារ៉ាទី បាទរ៉េណាតូសាន់ឆេសអាក្រាហាគេមីហើយជាមួយនឹងនូណូមេនដេសក្នុងនោះផងបនការពារគឺមានសេជីអូរ៉ាម៉ូសបាទមានម៉ាបាទម៉ាគីញ៉ូសបាទម៉ាកូខូរេហើយជាមួយនឹងឃីមបេមពេបាទសម្រាប់ស៊ូវិនទូវិញអ្នកចាំទី គឺម៉ាត់ផារីនតំបន់ប្រយុទ្ធអេងជេរីម៉ារី បាទហើយជាមួយនឹងកូសិចនិងវ្លាហូវិច បាទវ្លាហូវិចដែលទើបទិញមកពី Fiorentina បាទពីពាក់កណ្ដាលរដូវកាលមុន បាទក្នុងរូបផងដែរតំបន់បំរើគឺមានបាទ Lendro Paredes Locatelli បាទហើយជាមួយនឹង McKennie នៅក្នុងតំបន់ការពារបាទគឺមានកីឡាករបាទ Juan បាទ Guardado មាន Alexandro បាទមានកីឡាករ Danilo ហើយជាមួយនឹងកីឡាករ បាទបាទ Primer Silva មើលឈ្មោះគេវែងវែងណាស់ប្រិមិត្តអើយបាទអាននឹងចង់វល់មុខបាទប្រិមិត្តប្រកាសចង់ស្ងល់ថាតើចង់ដឹងថាប៉ារីសយប់នេះឈ្នះឬក៏អត់បាទសម្រាប់ប៉ានេះខ្ញុំគិតថាសម្រាប់ប៉ារីសយប់នេះគឺមាន អត្រាខ្ពស់ការប្រកួត UEFA Champions League នៅក្នុងទឹកដីគាត់ធ្វើបានល្អច្រើនការប្រកួតរដូវកាលមុនយកឈ្នះទៅលើ Real ទឹកដីគាត់ អញ្ចឹងនៅក្នុងរដូវកាលនេះខ្ញុំគិតថាគាត់នឹងមានភាពល្អប្រសើរច្រើន បាទល្អប្រសើរច្រើនតែទោះបីយ៉ាងណាក៏ដោយស៊ូបន្ទូគេមិនអន់ទេលទ្ធភាពមួយស្និតកន្លះគឺគ្រាន់តែវាប្លែកប៉ារីសនឹងសំណាឲ្យជេច្រើនដល់ម្លឹងទេទៅតាមស៊ូបន្ទូត្រូវទេប្រិមិត្តបាទវាគួរណាស់តែឲ្យត្រឹមតែជេកមួយស្និតគឺវាសំរុំហើយក្រុមខ្លាំងប៉ះក្រុមខ្លាំងឲ្យជេករហូតដល់មួយស្និតកន្លះដាច់វាច្រើនពេកអញ្ចឹងចំណុចនេះ ខ្ញុំអាចនិយាយបានថាប៉ារីសគឺមានលទ្ធភាពជាងប៉ារីសគឺមានលទ្ធភាពជាង យប់នេះខ្ញុំផ្ដល់ឲ្យប៉ារីសល្មមមកដាច់ចេកយប់នេះប៉ារីសយកឈ្នះទៅលើស៊ូវិនទូសក្នុងលទ្ធផល3ទៅនឹង1បាទ3ទៅនឹង1